លោកអ្នកនាងជាទីមេត្រី កំពុងល្បីរឿងជីដេវីតបានពៀន6ម្នាក់ឯងស្រាប់តែគេដេញដុលសួររកពៀនរបស់វណ្ដាមានអីអ្នកគ្រប់គ្រងបង្ហាញបើកភ្នែកធំធំគ្រប់គ្នាកាលពីពេលថ្មីថ្មីនេះប្រិមិត្តបានដឹងហើយថាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Play Music Award 2023ដែលនាំមកដោយក្រុមហ៊ុន Smart Assista តារាចម្រៀងងួនច័ន្ទដេវីតបានទទួលពានរង្វាន់រហូតដល់6ម្នាក់ឯងក្នុងចំណោមពានសរុបចំនួន14នោះស្របពេលលោកជីដេវីតទទួលបានពានរង្វាន់រហូតដល់ទៅ6ម្នាក់ឯងនោះស្រាប់តែមានអ្នកសួរនាំរកពានរបស់តារាចម្រៀងលោកម៉ាន់វណ្ដាទៅធ្វើឲ្យពេកមួយដែលជាអ្នកគ្រប់គ្រងតារាចម្រៀងវណ្ដាមិននៅស្ងៀមចេញសារឆ្លើយតបតែម្ដងពេកមួយមានឈ្មោះថាវណ្ដា supporter បានបង្ហោះសារនៅលើ Facebook ថ្ងៃទី20មិនិនា2023ដោយបញ្ជាក់ថាឆ្លើយតបទៅកាន់អ្នកសួររកពានរបស់វ៉ាន់ដាតោះមកស្គាល់ពីពានរង្វាន់សក្តានុពលរបស់វ៉ាន់ដាដែលទទួលបានពីក្រៅប្រទេស ទាំង8បញ្ជាក់ពានរង្វាន់ទាំងនេះជាពានរង្វាន់ដែលទទួលបាន ពីក្រៅប្រទេស មិនមែនក្នុងប្រទេសទេតាមរយៈ រូបភាពនេះធ្វើឲ្យមានការវែកញែកជាច្រើនពិសេសប្រៀបធៀបរឿងពៀនក្នុងស្រុក និងពៀនក្រៅស្រុកចំពោះប្រៀបធៀបនេះអ្នកគាំទ្រម្នាក់របស់ពួកគេ ប្រើប្រាស់គណនី Facebook មានឈ្មោះថា Bima បានលើកឡើងថាថៃរំលងមួយរឿងអត់បានមែនលោកពួកគាត់នៅក្នុងវិស័យសិល្បៈដូចតែគ្នាទេមានអ្នកល្បី នៅក្នុងស្រុកក្រៅស្រុកវាល្អមានអ្នកពូកែកាន់តែច្រើនកាន់តែល្អបើកចិត្តឲ្យទូលាយជា fan ពិតគេមិនធ្វើអញ្ចឹងទេ ចាកំពុងតែល្បីរឿងលោកជីដេវីតទទួលបានពាន6ម្នាក់ឯងក៏មាន fan fan ជាច្រើនសួរដេញដោលរឿងពានរបស់លោកវណ្ណដា ដែល នេះ fan ម្នាក់គាត់បានធ្វើការបង្ហាញ នៅលើ Facebook page ដែលជាអ្នកគ្រប់គ្រងលោកវណ្ណដាដោយបង្ហាញឲ្យឃើញពីពានចំនួន8ដែលលោកវណ្ណដាទទួលបានពីក្រៅប្រទេស។